بسم الله الرحمن الرحيم الحمد لله رب العالمين والصلاة والسلام على أشرف الأنبياء والمرسلين نبينا محمد وعلى آله وأصحابه ومن تبعهم بإحسان إلى يوم الدين أما بعد السلام عليكم ورحمة الله تعالى وبركاته الحمد لله គឺថ្ងៃនេះគឺយើងចូលដល់តន្ទរកិយាម័តធំមួយទៀត នោះគឺការដែលអល់ឡោះហ៊ូស៊ុបហានវតអាឡានឹងបញ្ចុះនប៊ីអ៊ីសាអាឡៃសាឡាមមកលើផែនដីវិញយើងដឹងទាំងអស់គ្នាហើយថានប៊ីអ៊ីសាអាឡៃសាឡាមគឺជាអូលុលអេសមីជារ៉ូសូលម្នាក់ក្នុងចំណោមបណ្ដារ៉ូសូលដែលអឺគុំថ្កើងជាងគេ ហើយរ៉ូសូលអ៊ីសាអាឡៃសាឡាមនេះ គឺអល់ឡោះជាម្ចាស់មិនតន់យកជីវិតគាត់ទៅទេគ្រាន់តែអល់ឡោះយកគាត់ទៅលើមេឃហើយ យើងមិនដឹងថាពេលវេលាណាមួយដែលអល់ឡោះជាម្ចាស់នឹងបញ្ចុះមកដោយដែលអល់ឡោះស៊ុបហានតាឡាបានរំលឹកនៅក្នុងគម្ពីរអល់កុរអានថាបិស្មិលឡាហ៊ីរ៉ាហ្មានរ៉ាហ៊ីម إذ قال الله يا عيسى يا عيسى إني متوفيك ورافعك إلي នៅសូរអាលអ៊ីមរ៉ានអាយ៉ាទី55មានន័យថានៅពេលដែលអល់ឡោះស៊ុបហានតាឡាជាម្ចាស់ទ្រង់បានមានបន្ទូលថាអោអ៊ីសា ពិតប្រកបណាស់យើងនឹងឲ្យអ្នកឯងស្លាប់មកណាកន្លែងស្លាប់កន្លែងនេះគឺអល់ឡោះជាម្ចាស់ឲ្យគាត់ដេកហើយអល់ឡោះយកឡើងទៅលើវរ៉ហ្វីអូកាអ៊ីឡៃយ៉ាហើយយើងយកអ្នកឯងទៅចំពោះយើងចឹងអល់ឡោះបានរំលឹកឲ្យនៅក្នុងគម្ពីរអល់កុរអាន គឺអល់ឡោះអត់តន់ឲ្យអ៊ីសាស្លាប់ទេគឺអល់ឡោះយកទៅលើ ដោយសារតែពពួកយ៉ាហូឌីនោះគឺជាអ្នកដែលតាមសម្លាប់នប៊ីអ៊ីសាអាឡៃសាឡាមហើយរហូតដល់ម៉ោងនេះ ពពួកយ៉ាហូឌីនៅតែសង្ស័យថាតើអ៊ីសាឬក៏បុគ្គលដែលត្រូវវាសម្លាប់នោះអ៊ីសាពិតប្រាកដឬក៏មិនមែនរហូតដល់ពេលដែលអល់ឡោះជាម្ចាស់បញ្ចុះនប៊ីអ៊ីសាអាឡៃសាឡាមមកនោះ បានដឹងច្បាស់ថា អ្វីដែលពួកគេបានធ្វើនោះគឺ ពិតជាមិនមែនអ៊ីសាទេ ហើយវាជារឿងពិតមែនព្រោះអល់ឡោះស៊ុបហានតាឡាជាម្ចាស់ទ្រង់បានបានឲ្យអ៊ីសានេះជ្រើសរើសគូកនរបស់គាត់ណាស់ណាហើយដែលហ៊ាន មកឈរកន្លែងមកគាត់ដើម្បីធ្វើមុខឲ្យដូចគាត់ណាហើយជំនួសគាត់នៅនឹងបានជួបសុរិយារបស់អល់ឡោះជាម្ចាស់អញ្ចឹងមានបរោះម្នាក់ក្នុងចំណោមហាវ៉ារីយីនឹងគឺមកឈរជំនួសអ៊ីសាអ៊ីស្លាមអញ្ចឹងអល់ឡោះជាម្ចាស់ក៏បានរំលឹក ចំពោះបញ្ហានេះនៅក្នុងបន្ទូលរបស់ទ្រង់ថាវ៉ាកូលីហ៊ីមអ៊ីនណាកតលណាអលម៉ាស៊ីហអ៊ីសាបណាមរយ៉ាំរ៉ាស៊ូលឡោះវ៉ាម៉ាកតលូហ៊ូវ៉ាម៉ាសឡាប៊ូហ៊ូ វ៉ាឡាគិនវ៉ាឡាគិនស៊ុបបិហាឡាហុំចឹងអល់ឡោះបានបញ្ជាក់ថាសម្ដីរបស់ពួកវាគឺពួកណាពួកយ៉ាហូឌីដែល កំពុងតែព្យាយាមតាមសម្លាប់អ៊ីសា ហើយសម្ដីរបស់ពួកវាវាបាននិយាយថាអ៊ីនណាកលតលណាពិតប្រកបណាស់ពួកយើងបានសម្លាប់ម៉ាសៀហអ៊ីសាប៊ីនម៉ារីយ៉ាំគឺម៉ាសៀហអ៊ីសាប៊ីនម៉ារីយ៉ាំអានេះជាសម្ដីរបស់យ៉ាហូឌីរ៉ាស៊ូលឡោះដែលជារ៉ាស៊ូលរបស់អល់ឡោះហ៊ូស៊ុបហានវតាឡា ប៉ុន្តែអល់ឡោះឆ្លើយតបយ៉ាងម៉េចវ៉ាម៉ាកតលូតាមពិតពួកវាអត់បានសម្លាប់អ៊ីសាទេវ៉ាម៉ាសាឡាប៊ូហើយក៏វាមិនបានយកបុកអ៊ីសាទៅឆ្កាងដោយអ្វីដែលវាគិតនោះដែរយកទៅចងឆ្កាងអត់ទេវ៉ាឡាគិនស៊ុបប៊ីហាឡាហុំក៏ប៉ុន្តែ គេឲ្យមានអ្នកដែលតំណាងដើម្បីឲ្យពួកវានេះគឺមើលជាច្រឡំថានោះគឺជាអ៊ីសាអាឡៃសាឡាមចឹងអល់ឡោះជាម្ចាស់បានរំលឹកដូច្នេះគឺជារឿងមួយពិត មិនអាចនរណាមួយបដិសេធបានទេអញ្ចឹងអ្វីដែលយ៉ាហ៊ូទីបានអះអាងវាជារឿងមួយប្រឌិតតែប៉ុណ្ណោះឯងវ៉ាអ៊ីនមីនអាហ្លីលគីតាបអល់ឡោះបានបន្តអាយ៉ាត់បន្តទៀតថាវ៉ាមីនអាហ្លីលគីតាបអ៊ីឡាឡាយូមីនណាប៊ីហ៊ីកបលម៉ោទីហ៊ីវ៉ាយូមលគីយ៉ាមតយកូនអាឡៃហ៊ីមសាហ៊ីដានៅសូរ៉ាអាននីសាណាពិតប្រកបណាស់ក្នុង ចំណោមពពួកអាហ្លីលគីតាបមានអ្នកខ្លះមានជំនឿនឹងអ៊ីសា មុនសេចក្តីស្លាប់របស់អ៊ីសា ហើយនៅថ្ងៃគីយ៉ាម៉ាត់ពួកគេធ្វើជាអ្នកដែលស័ក្តិសិទ្ធិចង់និយាយថាសម័យនប៊ីអ៊ីសាអ៊ីសាឡាមនៅរស់នោះក៏មានអ្នកខ្លះគឺក្នុងចំណោមពួកយ៉ាហូឌីហ្នឹងក៏សង្ស័យថាអត់ទេសម្លាប់នឹងគឺខុសមិនមែនអ៊ីសាពិតប្រាកដទេជាចំណុចនេះគឺចង់បង្ហាញប្រាប់ថាអ៊ីសាអាឡៃសាឡាមជារ៉ាស៊ូលរបស់អល់ឡោះអល់ឡោះមិនទាន់យកជីវិតរបស់គាត់ចុងក្រោយទេតែអល់ឡោះយកគាត់ឡើងទៅលើហើយការរស់នៅរបស់គាត់យ៉ាងម៉េចគឺអល់ឡោះហ៊ូស៊ុបហានតាឡាជាម្ចាស់ដ៏ខ្លាំងពូកែ អល់ឡោះចង់ឲ្យអ្នកណារស់មិននៅទីណា គឺគ្មានអ្នកណាមួយអាចអាចដឹងបានទេតកតងនឹងសិហ្វាត់នេះឬក៏តកតងនឹងចំណុចនេះគឺបង្ហាញប្រាប់យើងទាំងអស់គ្នាថាអ៊ីសានឹងត្រូវបានបញ្ចុះមក នៅអាខិរសាម៉ានេះដោយយោងទៅតាម បន្ទូលរបស់អល់ឡោះស៊ុបហានវតាឡានៅក្នុងសូរ៉ាអាហ្សុហ្រ៉ាហ្វអាយ៉ាទីអឺអាយ៉ាទី57ទៅ61នេះ គឺនៅក្នុងបន្ទូលរបស់អល់ឡោះថាវ៉ាឡាំម៉ាឌូរីបាអ៊ីបនម៉ារយ៉ាំម៉ាសាឡានអ៊ីលកោមូកាមីនហ៊ូយ៉ាស៊ុឌូណាហើយដល់ចុងបញ្ចប់អល់ឡោះបានរំលឹកថាវ៉ាអ៊ីនណាហ៊ូឡាអ៊ីលមូលីសាចឹងគឺចង់និយាយថា ពិតប្រកបណាស់អ៊ីសានេះអាយត្តចុងក្រោយនេះម៉ាណាវានេះគឺពិតប្រកបណាស់ចុងណាអ៊ីសាអាឡៃសាឡាមនេះ គឺជាអត្តសញ្ញាណមួយ នៅពេលដែលអល់ឡោះបញ្ចុះមកសម្រាប់ថ្ងៃគីយ៉ាម៉ាត់ចឹងអល់ឡោះបានបញ្ជាក់ក្នុងកូរ៉ានច្បាស់ ថាទ្រង់នឹងបញ្ចុះមកអ៊ីសាអាឡេសាឡាម ហើយវាជាតិនដឺកិយាម៉ាត់ត្រង់នឹងហើយបានជាអ៊ុលម៉ាលើកឡើង ថាជាតិនដឺកិយាម៉ាត់ធំគឺអល់ឡោះបញ្ចុះអ៊ីសាអាឡេសាឡាមមកតកតងនឹងសិហ្វាត់របស់អ៊ីសាអាឡេសាឡាមថាតើនប៊ីអ៊ីសាអាឡេសាឡាមលោកមានលក្ខណៈយ៉ាងដូចម្ដេចគឺយើងឃើញថាមានហាឌីសរបស់រ៉ាស៊ូលសាឡាមលោកបានបញ្ជាក់ថាថាអ៊ីសាអាឡេសាឡាមគឺគាត់មានសក់រួញ ហើយមិនខ្ពស់មិនទាបមានន័យថាធន់កដាល មនុស្សធន់កដាលមិនខ្ពស់ពេកក៏មិនទាបពេកដែរហើយអឺទ្រូងរបស់គាត់នេះគឺក្រអាញក្រអាញហើយសក់របស់គាត់នេះគឺសើមពេលដែលចុះមកណាប្រៀបបាន ដូចជាគាត់ទឹមនឹងចេញពី បន្ទប់ទឹកចឹងដែរហើយសិតយ៉ាងស្អាត ហើយសក់របស់គាត់ប្រាស់ស្មាចឹងសិផាត់នេះគឺយើងក៏មិនដែលឃើញក៏ប៉ុន្តែនប៊ីសុសឡាមលោកបានបញ្ជាក់នៅក្នុងហាឌីសរបស់លោក គឺបង្ហាញថាអឺនប៊ីអ៊ីសាអ៊ីស្លាមគឺមានសិហ្វាត់ដូចនេះឯងហើយតើតើនឹងបញ្ហាអ៊ីសាអ៊ីស្លាមលោកមានសក់គេហៅថាសើមគឺនៅពេលដែលលោកចុះមកនឹងឯងទៅពេលដែលអល់ឡោះបានបញ្ចុះមកអញ្ចឹងនៅពេលដែលអល់ឡោះបញ្ចុះមកនេះយើងមើលហាឌីសមួយដែលឬក៏ការលើកឡើងរបស់សាហាបិននប៊ី តាមរយៈហាឌីសរបស់នប៊ីនេះដែលឆ្លុះបញ្ចាំងអំពីហាឌីសជាច្រើនដែលជុំវិញបញ្ហាការចុះមករបស់នប៊ីអ៊ីសាសាឡាមនេះគឺគាត់ចុះមកដោយអ៊ីនដលម៉ាណារ៉ាទីបៃដោសារគីឌីមីសអាសាមមានន័យថាគាត់ចុះមកនៅលើចុះមកនេះគឺចុះមកនៅលើម៉ាណារ៉ាបៃដោគឺម៉ាណារ៉ាមេសិតនេះណាពណ៌សហើយម៉ាណារ៉ាមេសិតពណ៌សនេះគឺនៅតំបន់ណាសារគីឌីមីសសាម គឺនៅខាងកើតប្រទេសសាគឺនៅលើលើលើមស្ជីតនឹងមួយដែលមានម៉ាណារបៃដកអញ្ចឹងនេះគឺនប៊ីលោកបានរំលឹកដូច្នេះហើយវ៉ាអាឡៃហ៊ីម៉ារូដាតានគឺមានសម្លៀកបំពាក់ដែលគេហៅថាសំរុំរហូតដល់សម្លៀកបំពាក់សៅ2នេះគឺថាពីរដូចថាពីរពីរផ្ទាំងណាសម្លៀកបំពាក់ដែលគាត់ពាក់មកហ្នឹងពីរហើយគាត់ពេលដែលគាត់ចុះមកហ្នឹងគឺគាត់ជិះលើខ្នងម្លាយកាត់ទាំងពីរ ហើយដាក់ដៃទៅលើលើស្លាបឃើញទេលើស្លាបហើយនៅពេលដែលអ្នកដែលយកមកនេះដែលដល់មកនេះពេលដែលអោនគាត់អោនទៅទឹកនឹងដូចជាធ្លាក់ពីលើសក់របស់គាត់នឹងហូរធ្លាក់មកចុះក្រោមពេលដែលងើបឡើងទៅវិញទៅនេះអាទឹកនឹងក៏កាន់តែ រមៀលធ្លាក់ពីលើមុខរបស់គាត់ប្រៀបបានដូចជា ទឹកដែលរមៀលធ្លាក់មកនេះណាប្រៀបបានដូចជាគុជដែលហូរធ្លាក់មកពីរបស់គាត់ហើយក្លិនរបស់គាត់ ភាពក្រអូបរបស់គាត់នេះណាគឺពេលណាហើយដែលកាហ្វៀតធំក្លិនដល់ណាគឺស្លាប់ដល់នឹងទាំងអស់มันអាចរស់បាននេះអ្នកអត់មានជំនឿចំពោះអល់ឡោះជាម្ចាស់អញ្ចឹងមានន័យថាទាំងអស់នេះ គឺមានបង្ហាញនៅក្នុងហាឌីសរបស់រ៉ាស៊ូលឡោះហ៊ីសូសាឡាំដែលយើងអាចរំលឹកបានអញ្ចឹងប្រៀបបានដូចជាថាសក់របស់គាត់សើមកន្លែងនេះគឺប្រៀបបានដូចជាគាត់ទឹមចេញពីបន្ទប់ទឹកអញ្ចឹងហើយបានវាមានទឹកនឹងវារមៀលសក់ពីលើសក់គាត់មកហើយរហូតមកដល់មុខ ពេលណាដែលជំនិះរបស់គាត់នឹងងើបក្បាលឡើងអានឹងវេរមៀធ្លាក់មកព្រះបានដូចជាជាក្របគុជដែលវេរមៀចុះមកឆ្ងាយនេះគឺជាសិហ្វាត់ដែលអល់ឡោះជាម្ចាស់ដែលនប៊ីយើងមហាម៉ាត់សុសឡាមបានរំលឹកប្រាប់នៅក្នុងហាឌីសរបស់របស់លោកដែលមានរីវយ័តជាច្រើនជុំវិញបញ្ហាទាំងអស់នេះហើយវាមិនអាចគេចផុតអំពីដលលដែលមានបញ្ជាក់នៅក្នុងហាឌីសនេះទាំងអស់ទេ ហើយនប៊ីអ៊ីសាអាឡៃសាឡាមសួរថាតួនាទីរបស់គាត់តើគាត់មានតួនាទីអ្វីខ្លះពេលដែលគាត់ចុះមកលើមេឃនៅផែនដីនេះណាគឺតួនាទីរបស់គាត់ ទី1គឺគាត់កាត់ហុកុំយ៉ាងយុត្តិធម៌បំផុតនៅលើផែនដីនេះពេលដែលអ៊ីសាអាឡៃសាឡាមចុះមកហើយតួនាទីផងដែរគឺគាត់បំផ្លាញចោលឈើឆ្កាងពពួកយ៉ាហូឌីអត់ទុកទេ ទី3គឺគាត់នឹងសម្លាប់សត្វដែលអល់ឡោះដាក់ហារ៉ាមសម្រាប់អ៊ីស្លាមទាំងពីរប្រភេទទាំងឯងគឺសម្លាប់ទាំងអស់អត់មានទុកទេហើយអត់មានសង្គ្រាមទៀតទេនៅលើទុនយ៉ានេះ បាត់ស្ងប់អាសង្គ្រាមបល័យលោកអីនេះគឺអត់មានទៀតទេ ហើយវ៉ាយូហ្វីទុលម៉ាលហើយលុយកាក់សម្បូរហូហៀហាតាលកឡាយកបលូហូអាហាដុនរហូដល់គ្មានអ្នកណាមួយទទួលយក គេហៅថាសន្តកោះរបស់អ្នកណាទេហោហៀលុយកាក់សម្បូរហោហៀរហូតដល់ hatta takuna sajdatan wahidan khairan min ad-dunya wa ma fiha រហូតដល់តម្លៃនៃសច្ចដាកំរាលមួយវាល្អជាងទុនយ៉ាហើយនឹងអ្វីវិញនៅលានទុនយ៉ាមាននេះវាថ្លៃអត់វាអត់អត់ខ្វះលុយចង់យើងឯងចង់លក់ប្រមាណលានប្រមាណអីក៏ដោយគឺអត់ខ្វះលុយដើម្បីឲ្យ ចឹងនេះគឺជាហាទេសមួយដែលនាំមក ដោយអប៊ូហ៊ូរ៉ៃរ៉ារ៉ាឌីយ៉ាឡោះអានហ៊ូដែលនប៊ីបានស្បត់នឹងអល់ឡោះជាម្ចាស់ថាអ៊ីសានឹងចុះមកហើយដោយមានលក្ខណៈចឹងឯងនប៊ីអ៊ីសាអាឡៃសាឡាមសួរថាពេលដែលលោកចុះមក លើផែនដីនេះតើលោកកាន់ច្បាប់អ្នកណានប៊ីអ៊ីសាណាកាលសម័យគាត់គាត់ជារ៉សូលរបស់អល់ឡោះមានគីតាបអ៊ីនជីលជាគីតាប ដែលសម្រាប់ជាបន្ទាត់ក្នុងការអនុវត្តប៉ុន្តែនៅពេលដែលគាត់ចុះមកសម័យអាគិតសម័ននេះដែលជាតន្ទើកិយាមាត់ធំនេះ គឺគាត់ត្រូវតែអនុវត្តតាមសារីអារបស់មូហាម៉ាត់សុលឡោះសាឡាមទាំងអស់ព្រោះពីសម័យនេះទៅរហូតដល់ថ្ងៃកិយាមាត់គ្មាននប៊ីណាបន្ទាប់ពីនប៊ីយើងមូហាម៉ាត់សុលសាឡាមទៀតទេអញ្ចឹងมันអាចថាទេយកច្បាប់ពីមុនមក ដើម្បីមកដាក់ទៅលើសម័យនេះអត់ទេ គឺហុគមវាត្រូវតែអនុវត្តតាមនប៊ីយើងមូហាម៉ាត់សុសឡាមទាំងអស់ដោយដែលយើងធ្លាប់បានរំលឹកគ្នានៅក្នុងពេលដែលយើងរំលឹកអំពីតន្ទកិយាម៉ាត់មួយគឺអ៊ីម៉ាំម៉ាឌីថាពេលមួយអ៊ីម៉ាំម៉ាឌីកំពុងតែរៀបចំសម្ភារយ៉ាងដើម្បីធ្វើអ៊ីម៉ាំក៏នប៊ីអ៊ីសាចូលមកហើយគាត់អញ្ជើញនប៊ីអ៊ីសាអាឡៃសាឡាមដើម្បីធ្វើអ៊ីម៉ាំប៉ុន្តែនប៊ីអ៊ីសាថាអត់ទេអូម៉ាត់សម័យនេះ សម័យមូហាម៉ាត់នេះណាគឺដឹកនាំគ្នាទៅវិញទៅមកអល់ឡោះលើកដំកើង ចឹងអ៊ីម៉ាអ៊ីសាអ៊ីសាឡាមក៏សម្បះយ៉ាងក្រោយអ៊ីម៉ាម៉ាទីដែរវាជាអ៊ុម៉ាត់នប៊ីមូហាម៉ាត់សាឡាមចឹងមិនអាចយកសរីអានៃច្បាប់នៃនប៊ីមុនមុន យកមកដើម្បីដូរច្បាប់មូហាម៉ាត់គឺអត់ទេរហូតដល់ថ្ងៃជាម៉ាត់ណាអត់ទេដាច់ខាតហេតុផលដែលអល់ឡោះជាម្ចាស់បញ្ចុះនប៊ីអ៊ីសាអ៊ីសាឡាមមកនេះទី1គឺដើម្បីដោយអ្វីដែលបានរៀបរាប់មិញមិញហើយថែមទៅលើថា ដើម្បីជាការឆ្លើយតបទៅលើពពួកយ៉ាហូឌីដែលយ៉ាហូឌីដែលដែលតែងតែលើកនិងរំលឹកថា គេបានសម្លាប់ហើយអ៊ីសាអាឡៃសាឡាមចឹងពេលដែលនប៊ីអ៊ីសាអាឡៃសាឡាមត្រូវបានអល់ឡោះបញ្ចុះមកនៅអាខិរសម័ននេះបង្ហាញប្រាប់ថាអ្វីដែលពួកយ៉ាហូឌីបានលើកឡើងគឺជាការพูดកុហកទាំងអស់ឃើញទេពេលហ្នឹងពួកវាដឹងថាអ្វីដែលវានិយាយនេះគឺសិតតែជាការជាការพูดកុហកមិនមែនជារឿងពិតនោះទេ ហើយការដែលអល់ឡោះជាម្ចាស់បញ្ចុះអ៊ីសាអាឡៃសាឡាមមកលើមេឃផែនដីមកលើទុនយ៉ានេះ គឺដើម្បីគាត់នឹងទទួលសេចក្តីស្ដាប់នៅលើទុនយ៉ានេះហើយគូវតនៅលើនៅលើ ផែនដីអត់មានគូវតនៅលើមេឃទេគូវតលើផែនដីនេះជាហិក្មាត់មួយដែរដែលអល់ឡោះជាម្ចាស់បានបញ្ចុះមកហើយការបញ្ចុះមករបស់នប៊ីអ៊ីសាអាឡៃសាឡាមនេះគឺជាលក្ខណៈពិសេស ដោយដែលអល់ឡោះបានបញ្ជាក់ថាដោយដែលនប៊ីយើងមូហាម៉ាត់សុសឡាមបានរំលឹកនៅក្នុងហាឌីសមួយថាអាណាអោឡាអាណាសប៊ីអ៊ីសាប៊ីម៉ារីយ៉ាំឡៃសបៃនីវបៃណហ៊ូនប៊ីយុនមានន័យថានេះសម្ដីរបស់នប៊ីយើងមូហាម៉ាត់សុសឡាមថារូបខ្ញុំនេះគឺប្រសើរបំផុតក្នុងចំណោមមនុស្សនឹងឯងសូម្បីតែអ៊ីសាអ៊ីឡៃសាឡាមក៏មិនប្រសើរជាងខ្ញុំដែរនេះគឺនប៊ីបានបញ្ជាក់ប្រាប់ ពីព្រោះថាគ្មានទេចន្លោះរវាងខ្ញុំហើយនឹងនប៊ីអ៊ីសានេះគ្មាននប៊ីណាផ្សេងទៀតទេអញ្ចឹងមានតែចន្លោះពីនប៊ីអ៊ីសាមកដល់នប៊ីយើងមហាម៉ាត់សាឡាមហើយបន្ទាប់ពីនប៊ីមហាម៉ាត់សាឡាមទៅគឺអត់មាននប៊ីណាទៀតទេអញ្ចឹងវាជាលក្ខណៈពិសេសដែលចាត់ទុកថានប៊ីបងនប៊ីយើងមហាម៉ាត់ឬក៏រ៉ូសូលដែលបងរ៉ូសូលយើងមហាម៉ាត់នប៊ីយើងមហាម៉ាត់នេះគឺនប៊ីអ៊ីសាអ៊ីសាឡាមអញ្ចឹងចង់លក្ខណៈពិសេសថាហាក់បីដូចជាយើងនិយាយភាសាមួយថាបងប្អូន ណាពីព្រោះណាគេហៅថាណាប៊ីទាំងអស់ហ្នឹងគឺជាបងប្អូនរួមអីរួមឪពុករួមម្ដាយរួមរួមឪពុកឯងរួមឪពុកហើយម្ដាយដល់ឡែកខុសៗគ្នាឪពុកសំដៅទៅលើនប៊ីអាដាមអាឡៃសាឡាមដែលជាឪពុករួមដែលជារ៉ាសូលហើយចាត់ទុកជាឪពុកនៃបាសាត់នៃមនុស្សលោកទាំងអស់ដោយម្ដាយរៀងៗខ្លួនបណ្ដានប៊ីណាពុះមួយយ៉ាងឯងអញ្ចឹងកន្លែងនេះ ដែលអល់ឡោះជាម្ចាស់បានបញ្ចុះមកនេះគឺនប៊ីគឺនប៊ីអ៊ីសាអាឡៃសាឡាមនេះគឺដើម្បីលក្ខណៈពិសេសពិសេសមួយចំនួននេះឯងហើយដែលជាពិសេសនេះគឺដោយដែលបានរៀបរាប់ខាងដើមគឺតួនាទីរបស់គាត់នេះគឺគាត់ត្រូវធ្វើអ្វីខ្លះហើយតួនាទីធំមួយទៀតរបស់នប៊ីអ៊ីសាអាឡៃសាឡាមគឺការសម្លាប់ដាយ៉ាល់ព្រោះការសម្លាប់ដាយ៉ាល់នេះគឺយោងតាមហាឌីសរបស់នប៊ីយើងដែល អ៊ីម៉ាមអាហ្មាត់និងអ៊ីម៉ាមទីរមីស៊ីគាត់បានរាយការណ៍អំពីអឺមជ្ឈមអ៊ីប្នូជេរីយ៉ានេះគាត់ថាពពួកអានសតនេះគាត់ថាខ្ញុំបានលើរ៉ាស៊ូលសាឡាមបានមានប្រសាសន៍ថាយុកតលូយុកតលូអ៊ីប្នូម៉ារយ៉ាំអាដយ៉ាឡាប៊ីបាប៊ីលុតមានន័យថាសាបាត់គាត់ថាគាត់បានលើនប៊ីមូហាម៉ាត់សាឡាមលោកបានមានប្រសាសន៍ថាអ៊ីប្នូម៉ារយ៉ាំសំដៅទៅលើអ៊ីសាអ៊ីប្នូម៉ារយ៉ាំជាអ្នកសម្លាប់ដាយ៉ាល់ សម្លាប់នៅទីណាប៊ីបាប៊ូលុតគឺនៅទ្វារឈ្មោះទ្វារមួយឈ្មោះទ្វារលុតនៅទឹកដីមសៀនឹងអាណាឌីមីសអាណាមែនទេប៉ាឡេស្ទីននេះឯងម៉ាស៊ីតអុកសនេះមានបើមួយគឺឈ្មោះបបលុតហើយទៅដល់ពេលនោះគឺនប៊ីអ៊ីសាអាឡៃសាឡាមពេលដែលលោកចុះមកលោកបានសួរមានហេតុខ្លះបើសួរថាតើតាយ៉ាល់នៅទីណាព្រោះតាយ៉ាល់កំពុងតែដើរបំផ្លាញលើផែនដី ចឹងនប៊ីអ៊ីសាអាឡៃសាឡាមពេលដែលលោកចុះមកនេះតួនាទីរបស់គាត់មួយទៀតគឺត្រូវតែសម្លាប់តាយ៉ាល់ចឹងគាត់បានសួរសាហបាត់នៅអ្នកមនុស្សសម័យនោះថាតាយ៉ាល់នៅទីណាគេក៏ណែនាំថាតាយ៉ាល់គឺនៅកំពុងតែនៅប្រទេសប៉ាឡេស្ទីនចឹងគាត់ក៏ទៅតន់នៅកន្លែងនេះក៏សម្លាប់តាយ៉ាល់នៅបាប៊ូលុតនេះឯងព្រោះនេះហាឌីសនប៊ីយើងមូហាម៉ាត់សុសឡាមបញ្ជាក់យ៉ាងដូចនេះទើបយើងហ៊ាន រំលឹកថាការសម្លាប់តាយ៉ាល់ឬក៏អ្នកដែលសម្លាប់តាយ៉ាល់គឺអ៊ីសា ហើយសម្លាប់នៅនៅបលុតនេះឯងចឹងនេះគឺជាផោះតាងដែលមានបញ្ជាក់ហើយពីហាឌីសដែលសាហេះត្រឹមត្រូវដែលយើងមិនអាចរំលងការរំលឹកនេះបានទេហើយក៏ដូចជាយើងមិនអាចមានជំនឿក្រៅពីពីនោះបានដែរយើងឃើញថាតាយ៉ាលគឺមានលក្ខណៈខ្លាំងពូកែគ្មានអ្នកណាមួយអាចឈ្នះតាយ៉ាលក៏ប៉ុន្តែវាក៏មានអ្នកដែលសម្លាប់តាយ៉ាលបានដែរដោយសារអល់ឡោះជាម្ចាស់កំណត់ឲ្យឃើញទេអ្នកខ្លះក៏គិតថាគាត់ខ្លាំង ក៏ប៉ុន្តែមានអ្នកខ្លាំងពីលើនឹងទៀតព្រោះអល់ឡោះជាម្ចាស់ទ្រង់ឲ្យកំណត់ទៅលើអ្នកណាខ្លាំងអ្នកណាសម្លាប់អ្នកណាអ្នកខ្លាំងនោះយ៉ាងម៉េចអីយ៉ាងម៉េចគឺជាជាសិទ្ធិសម្រេចរបស់អល់ឡោះជាម្ចាស់ជាបាញ់អល់ឡោះជាម្ចាស់មួយទៀតយើងក៏ឃើញផងដែរថាអឺនប៊ីអ៊ីសាពិតមែនតែលោកជារ៉សូលប៉ុន្តែដល់ពេលលោកចុះមកនេះគឺអ្វីអ្វីទាំងអស់គឺមានបរកាសមានន័យថាទឹកដីនឹងក៏ពោពេញទៅដោយបរកាសរ៉ហ្មាត់របស់អល់ឡោះស៊ុបហានវ៉ាតាឡា ហើយមានដំណាំ ផលដំណាំតាំងពីម៉ាម៉ាទីមកឲ្យផលដំណាំទៅឬក៏លុយកាក់អីសម្បូរហូរហៀហើយអស់សង្គ្រាមហើយប្រកាន់នៅភាពយុត្តិធម៌មានន័យថាមនុស្សទទួលបាននៅភាពយុត្តិធម៌នៅក្នុងពេលដែលរ៉សូលរបស់អល់ឡោះគឺនប៊ីអ៊ីសាអ៊ីស្លាមត្រូវបានបញ្ចុះមកនេះឯងសួរថានប៊ីអ៊ីសាអ៊ីស្លាម រយៈពេលដែលគាត់រស់នៅលើផែនដីនេះរយៈពេលប៉ុន្មានព្រោះពេលដែលអល់ឡោះយកអល់ឡោះជាម្ចាស់យកទៅ គឺមានរីវ៉ាយ៉ាត់បង្ហាញថានៅពេលនោះ គាត់អាយុ33ឆ្នាំអញ្ចឹងពេលដែលគាត់រស់នៅលើ ផែនដីពេលដែលអល់ឡោះបញ្ចុះមកវិញនេះមានដលិលបង្ហាញថាគាត់នៅរយៈពេល7ឆ្នាំទៀតគម្រប់40ឆ្នាំជាងអាយុរបស់គាត់40ឆ្នាំក៏ប៉ុន្តែ33ឆ្នាំមុនពេលដល់អល់ឡោះយកទៅហើយក្រោយពេលអល់ឡោះបញ្ចុះមកលើផែនដីវិញទៀតនេះគឺ7ឆ្នាំទៀតអញ្ចឹងសរុបទាំងពីរនេះគឺ40 40ឆ្នាំប៉ុន្តែការដែលគាត់នៅនៅក្នុង រ៉ហម៉ាត់របស់អល់ឡោះដែលគាត់អល់ឡោះយកទៅទុកមកកន្លែងនោះគឺរយៈពេលច្រើនណាស់ច្រើនឆ្នាំណាស់យើងគិតមើលគំលាតមិនប្រកាសទេអ្វីដែលយើងអាចថាគំលាតពីនប៊ីអ៊ីសាអាឡៃសាឡាមមកនប៊ីយើងមូហាម៉ាត់សុសឡាមប្រហែលជា500ឆ្នាំយើងមើលប្រហែលខ្ទង់ប៉ុណ្ណឹងចឹងពីប៉ុណ្ណឹងមករហូតដល់ពេលដែលអល់ឡោះបញ្ចុះយើងក៏ដឹងថាថ្ងៃណាឬក៏ឆ្នាំណាដែលអល់ឡោះបញ្ចុះមកទេគឺគំគំលាតរវាងអ៊ីសារហូតដល់នប៊ីមូហាម៉ាត់សុសឡាមនេះប្រហែលជា5ក្នុង5 600ឆ្នាំនេះឯង ប្រហែលជាប៉ុណ្្នឹងទេអញ្ចឹងមានន័យថាអាយុរបស់គាត់ដែលដែលគេបូក40ឆ្នាំនេះគឺ33នៅពេលមុនដែលអល់ឡោះជាម្ចាស់យកទៅលើហើយនឹង7ឆ្នាំទៀតនៅពេលដែលអល់ឡោះបញ្ចុះបញ្ចុះមកលើផែនដីនេះដោយយោងទៅតាម ហាឌីសរបស់នប៊ីយើងមូហាម៉ាឌុនសុសឡាំដែលដែលមានការរំលឹកថាហ្វាយ៉ាបអាសលឡោះអ៊ីសាប៊ីនមរយ៉ាំស៊ុមម៉ាហ្សាការ៉ាយ៉ាំគុសុនណាសាបអាស៊ីនីណាឡៃសាបៃណាអ៊ីស្ណាតៃនីអាដាវ៉ា ثم يرسل الله ريحا باردا من قبل الشام فلا يبقى على على وجه الارض احد في قلبه مثقال ذره من خير او ايمان الا قبضته ចឹងក្នុងហាឌីសនេះគឺបង្ហាញប្រាប់ថាអ៊ីសាអ៊ីសាឡាមនឹងស្នាក់នៅលើផែនដីនេះចំនួន7ឆ្នាំ ហើយ ភាពយុត្តិធម៌កើតឡើងសូម្បីតែមនុស្សពីរនាក់ក៏គ្មាននរណាមួយជាយកគ្នាធ្វើជាសត្រូវដែររហូតដល់ប៉ុណ្្នឹងណា ហើយរយៈពេលនោះគឺនប៊ីសានៅរហូតដល់ពេលដែលអល់ឡោះជាម្ចាស់ទ្រង់បានបញ្ជូនខ្យល់ដែលមានជាតិត្រជាក់ពីប្រទេសសាមក ហើយនៅលើផែនដីនេះនឹងគ្មាននរណាម្នាក់អាចនៅបន្តមានន័យថានៅលើផែនដីនេះគ្មាននរណាមួយ ដែលចិត្តរបស់វា ដែលមានគេហៅអំពើល្អនៃអ៊ីម៉ាន់ដែលមានសូម្បីតែប្រពន្ធក្របស្វ័យឬក៏តូចជាងនឹងក៏ដោយអត់អស់ហើយអ៊ីម៉ាន់ពេលហ្នឹងលើកលែងតែអ្នកដែលអ៊ីម៉ាន់នេះគឺអល់ឡោះបាន អ៊ីឡាកបដតស៊ូលើកលែងតែអល់ឡោះជាម្ចាស់ទ្រង់យកទៅវិញហើយ ចង់និយាយថាអាខិរសាម៉ាន់ទៅនេះគឺអស់ហើយអ្នកអ៊ីម៉ាន់នៅសល់តែវេទនាកើតឡើងនៅសល់តែអ្នកអត់មានជំនឿនៅសល់តែអ្នកវង្វេងអានេះគឺយោងតាមហាឌីសរបស់នប៊ីយើងមូហាម៉ាឌុនសល្លឡោះអាឡៃសាឡាំអញ្ចឹងចំណុចនេះយើងឃើញថាអ្វីដែលអឺតាមរយៈបន្ទូលរបស់អល់ឡោះនិងប្រសាសន៍របស់នប៊ីយើងមូហាម៉ាត់សល្លាមគឺអ៊ីសាអាឡៃសាឡាម គឺនឹងត្រូវបានអល់ឡោះបញ្ចុះនៅអាខិរសាម៉ាន់ប៉ុន្តែត្រង់ថាថ្ងៃណា ពេលវេលាណា ឆ្នាំណាគ្មាននរណាមួយអាចអះអាងបានទេអត់អះអាងបានទេអញ្ចឹងគឺគ្រាន់តែយើងជឿទៅលើ តែផោះតាងដែលមានបញ្ជាក់ច្បាស់ហើយវានឹងមិនអាចផុតពីផោះតាងទាំងអស់នេះបានទេហើយអឺតាន់ដឺបន្ទាប់នោះ គឺមានយ៉ាយូចម៉ាយូចដែលអ៊ីនសាអល់ឡោះយើងនឹងអាចរំលឹកគ្នានៅគ្នានៅមេរៀនបន្ទាប់អឺអំពីយ៉ាយូចម៉ាយូច ដែលយើងទាំងអស់គ្នាធ្លាប់ឮថាយ៉ាយុយមកយុយនេះគឺជាតកូវអ្នកខ្លះថាជាតកូវទៅ អ្នកខ្លះថាវាច្រើនដូចសមោចទៅវាចេះវាចុះការចរិតាឬក៏ការរំលឹករឿងមួយមួយរបស់តវៈយើងពីមុនមុនមកនោះគឺសម្រាប់លិនផ្ទាល់លិនឮថាគាត់ថាវាជាដង្កូវតើតើធាតុពិតរបស់វាតើវាជាដង្កូវឬក៏ជាវាអ្វីមួយហើយយើងអាចនឹងរំលឹកបានលុះត្រាតែយើងបង្ហាញអំពីផោះតាង ដែលជាបន្ទូលរបស់អល់ឡោះឬក៏ប្រសាសន៍របស់នប៊ីយើងមូហាម៉ាត់សុលឡាសឡាមចឹងលើសូមបញ្ចប់ការណាសិហាត់ប៉ុណ្នេះហើយអ៊ីនសាអល់ឡោះពេលខាងមុខគឺយើងនឹងរំលឹកគ្នាអំពីអឺអាឡាម៉ាត់មួយទៀតគឺយ៉ាយុយម៉ាយុយ هذا وصلى الله نبينا محمد وعلى آله وصحبه أجمعين السلام عليكم ورحمة الله تعالى وبركاته